សួស្តីជំរុំភាសាជាទីរាប់អានថ្ងៃនេះនីតិវេយ្យាករណ៍ភាសាខ្មែរសូមជូនសពនាមឆ្នោបដែលមុននឹងយើងចូលទៅដល់សពនាមឆ្នោបដែល សូមនាំចំណាប់អារម្មណ៍ទាំងអស់គ្នាមកមើលរបស់មួយនេះសិនដើម្បីឲ្យទាំងអស់គ្នា ច្បាស់ប្រកាសថាធាតុនីមួយៗក្នុងរបស់មានអ្វីខ្លះបាទអញ្ចឹងនៅក្នុងរបស់នេះគឺជារបស់មួយយ៉ាងសាមញ្ញរបស់ខ្លីបាទមានតែ3ធាតុសំខាន់សំខាន់ទេអញ្ចឹងយើងស្គាល់ធាតុ3ហ្នឹង អឺឲ្យច្បាស់សិន នៅក្នុងល្បះនេះគោគាត់ស៊ីស្មៅបាទគោគាត់ស៊ីស្មៅមាន3ធាតុសំខាន់សំខាន់ធាតុកដាលគេ គឺជាធាតុកិរិយា C បាទ C ជាកិរិយាហើយធាតុដើមគេ គឺគោគាត់អញ្ចឹងគោគាត់ជាប្រធាន របស់កិរិយា C ទី3គឺស្មៅ ស្មៅជាកម្មរបស់កិរិយាស៊ីអញ្ចឹងកម្មដែលយើងហៅថាកម្មអវត្តបាទខ្ញុំហៅឲ្យខ្លីថាកម្មកម្មរបស់កិរិយាស៊ីបានន័យថាវារងអំពើស៊ីរបស់បាទរងអំពើរបស់កិរិយាស៊ីពីណាជាអ្នកស៊ីគូគូរបស់វិណាគូគាត់អញ្ចឹងយើងបន្ថែមបន្តិចទៀតអញ្ចឹងគូគាត់ជាប្រធានរបស់កិរិយាស៊ីជាអ្នកផ្ដើមស៊ីជាមេ ជាមេស៊ីហ្នឹងយើងហៅថាប្រធានណាជាអ្នកដើមស៊ីជាមេស៊ីជាអ្នកស៊ីហើយកម្មរបស់គិយាស៊ីណាជាអ្នករងអំ អំពើគេធ្វើអ្វីមួយមកលើយើងនឹងហើយជាកម្មយើងជាអ្នកទទួលណាជាជាកម្មអញ្ចឹងសូមបន្តទៅទៀតពេលនេះរបស់យើងតែម្ដងបាទសពនាមឆ្នប់ដែរ យើងស្គាល់រួចហើយអំពីសពនាមជាពាក្យទាំងឡាយណាសម្រាប់ជំនួសឲ្យឲ្យនាមចុះសពនាមឈ្នាប់បានន័យថាវាមិនត្រឹមតែជំនួសឲ្យនាម ដែលយើងចង់និយាយទេហើយក៏បានភ្ជាប់ចុះអ្វីភ្ជាប់ clear clear យ៉ាងដូចម្ដេចអញ្ចឹងយើងនឹងនឹងដឹង នៅពេលបន្តិចទៀតអញ្ចឹងសូមអញ្ជើញអ្នកនរគ្នាបន្តមេរៀនយើង អ្នកបានសិក្សារួចមកហើយពីសព្វនាមនិងប្រភេទសព្វនាម សពនាមគឺជាពាក្យឬកន្សោមពាក្យសម្រាប់ប្រើចំនួនកន្សោមនាមដែលនិយាយរួចហើយសពនាមដែលបានសិក្សាកន្លងទៅពីថ្នាក់ក្រមមកមានសពនាមពុរិស័កសពនាមចង្អុលសពនាមសំនួរសពនាមមិនច្បាស់ពេលនេះអ្នកនឹងសិក្សាអំពីសពនាមឈ្នាប់បាទហើយយើងអាចមើលឃើញចំណងជើងសពនាមឈ្នាប់គឺមានតែមួយគត់គឺពាក្យដែលក្នុងភាសាអង្គសំទុះក្នុងភាសាខ្មែរតែសពនាមឈ្នាប់ដែលតែមួយនេះមានមុខងារដល់ទៅ3 តើមុខងារទាំងអស់នោះមានអ្វីខ្លះសូមអញ្ជើញតាមដានទាំងអស់គ្នាដោយបណ្ឌិតដែលហៅថាសពនាមឆ្នប់តើសពនាមឆ្នប់មាននីតិដោយបណ្ឌិតខ្លះចូលពិនិត្យឧទាហរណ៍និងសេចក្តីដែលបង្ហាញតទៅនេះបាទឧទាហរណ៍មួយឪពុកខ្ញុំដឹកគោឈ្មោលមួយនឹមទៅស្រែ2គោឈ្មោលមួយនឹមនេះពូកែអស់រនាស់ណាស់3បុប្ផាដាក់បិចហ្វឺតមួយប្រអប់ក្នុងសម្ពាធ4 បុប្ផាទៅនឹងទិញប៊ិចហ្វឺតមួយប្រអប់តោះឥឡូវចាំមើលសេចក្តីបញ្យលរបស់គេគេ អាចបង្រួនល្បាស់ទី1និងទី2ដោយផ្លាស់កន្សោមនាមកោឈ្មោះវិនឹមគេអាចបង្រួមល្បាស់ទី1និងទី2ដោយផ្លាស់កន្សោមនាមកោឈ្មោះមួយវិនឹមក្នុងល្បាស់ទី2រួចជំនួសដោយដែលយើងបានកោឈ្មោះមួយនឹមដែលឪពុកខ្ញុំដឹកទៅស្រែគូកែអស់រនាស់ណាស់ ខ្ញុំមានការយល់ឃើញថាសេចក្តីណែនាំនេះដូចជាមិនមិនច្បាស់លាស់យើងមើលមើលគេឲ្យផ្លាស់កន្សោមគោឈ្មោះមួយនឹងក្នុងល្បាសទី2នេះល្បាសទី2ហើយដាក់ដែលអញ្ចឹងដែលដែលពូកែតែក្នុងនេះអត់មានដែលពូកែទេមានដែលឪពុកខ្ញុំអញ្ចឹងដូចជាមិនទាន់ច្បាស់លាស់ដូច្នេះហើយខ្ញុំសូមធ្វើការបញ្យល់បញ្យល់ដោយឡែកលើពីលើបាទ ចឹងល្បះត្រង់នេះខ្ញុំសូមប្រើពាក្យ clear ពីព្រោះនៅក្នុងល្បះតែមួយមិនអាចមានល្បះពីរទេព្រោះសញ្ញាខណ្ឌតែមួយចឹងខ្ញុំប្រើ clear នៅក្នុងល្បះមួយមានអញ clear ច្រើនដែលឪពុកខ្ញុំដឹកទៅស្រែជា clear រណបតោះឥឡូវយើងរុញវាទៅខាងលើនៅក្នុងល្បះពីរហ្នឹងយើងអាចបង្កើតល្បះតែមួយពីរផ្សេងគ្នាចឹងក្នុងកមួយគោឈ្មោលមួយនឹមនេះដែលឪពុកខ្ញុំដឹកទៅស្រែពូកែអស់រណោះណាបាទខ្ញុំវិញទៅលើ ហើយសញ្ញានេះជាសញ្ញាដែលយើងលុបចោលលុបអីគេលុបអ្វីដែលដែលជំនួសអញ្ចឹងឪពុកខ្ញុំដឹកអីដឹកគោមួយគោឈ្មោះមួយមួយនៅមកខ្ញុំដាក់បញ្ជាក់ឲ្យឃើញអញ្ចឹងតោះឥឡូវយើងសាកនេះជារបស់រួមដែលយើងបានវាបង្រួមចូលគ្នាឥឡូវយើងសាកដកដែលឪពុកខ្ញុំដឹកទៅស្រែតែរបស់នឹងសំទោសតើឃ្លានឹងអាចទៅជារបស់ដែរឬទេ ហើយនៅសល់គឺគោឈ្មោះមួយនឹមពូកែអស់រនាស់ណាដែលឪពុកខ្ញុំដឹកទៅស្រែវារណបបង្គ្រប់នៃដល់កន្សោមកន្សោមអីកន្សោមនេះកន្សោមគោឈ្មោះមួយនឹមមួយនឹមនេះចឹងតើឃ្លាដែលយើងដកហ្នឹងវាអាចជាល្បះពេញលេញអត់បាទជាល្បះពេញលេញអត់អត់ទេ ព្រោះយើងស្ដាប់បានឧទាហរណ៍ដែលឪពុកខ្ញុំដឹកទៅស្រែយើងនិយាយពីស្អីដែលឪពុកខ្ញុំដឹកទៅស្រែដូច្នេះហើយវាជាដំណោរបស់គេវាមិនអាចឈរតែឯងបានទេ បើនៅសល់គោឈ្មោលមួយនឹមពូកែអស់ដំណោះណាស់អញ្ចឹងរបស់ហ្នឹងយើងយើងស្ដាប់បានដូច្នេះហើយវាមានន័យពេញលេញគេហៅថារបស់បង្គោលឬក៏របស់ឯករាជ្យអញ្ចឹងយើងទាញទៅចូលទី2បាទក2យើងអាចបង្កើតបាន ពីរល្បះក2ឪពុកខ្ញុំដឹកគោឈ្មោលមួយនឹមទៅស្រែដែលពូកែអស់ដំណោះណាស់បាទដែលលួចគ្នា តែខុសខុសអ្វីយើងមើលមើលក2ឪពុកខ្ញុំ ដឹកគោឈ្មោលមួយនឹមទៅស្រែដែលពូកែអស់ដំណោះបាទអត់យកអាខ្ជិលទេយកអាពូកែឃើញទេអានេះបានត្រូវតាមនិយមន័យអឺស្ដីណែនាំគេអាចពង្រួមល្បាស់ទី1ទី2ដោយផ្លាស់កន្សោមនាមគោឈ្មោលមួយមួយនឹមនេះនេះ គោឈ្មោលមួយនឹមពូកែអស់រលាស់ណាស់ហើយដាក់ពាក្យពាក្យដែលអញ្ចឹងយើងនឹងកាន់តែច្បាស់បន្តិចទៀតឥឡូវយើងលុបចេញកុំឲ្យវាមើលទៅច្រើនពេកដូចជារញ៉េរញ៉ៃហ៎យើងមើលមើលទៅពួកខ្ញុំដឹកកោឈ្មោះមួយនឹមទៅស្រែអញ្ចឹងនេះជារបស់ពេញលេញនៅក្នុងឧទាហរណ៍ទី1ហើយឧទាហរណ៍ទី2យើងលុបកោឈ្មោះមួយនឹមចេញមួយនឹមនេះដាក់ពាក្យដែល ចឹងនេះធាតុជាជាសញ្ញាបញ្ជាក់ថាធាតុដែលលុបចេញហើយឥឡូវយើងមើលសក្តីណែនាំវិធីក្នុងការផ្លាស់ចឹងមាន2ពីព្រោះយើងអាចបង្កើតបានឧទាហរណ៍2អញ្ចឹងវិធីគឺមាន2ដែរ1បង្រួមល្បាស់ទី2មកចូល ក្នុងមកចូលពីក្រោយល្បាស់ទី1ផ្លាស់កន្សោមនាមកោឈ្មោះមួយនឹមក្នុងល្បាស់ទី2ចោលរួចដាក់ចំនួនដោយដោយដែលអញ្ចឹងវិធីទី1ចូលទៅក្នុងឧទាហរណ៍ទី2 2ផ្លាស់កន្សោមនាមគោឈ្មោះមួយនឹមក្នុងល្បាស់ទី1ចោល បាទរួចជំនួសដោយដែលពីមុខល្បាស់ទី1អញ្ចឹងបានដែលឪពុកខ្ញុំដឹកទៅស្រែនេះបានព្រះនេះដែលឪពុកខ្ញុំដឹកទៅស្រែយើងលុបចោលបាត់ហើយរួចយកឃ្លានេះ ទៅដាក់រណប2ដាក់ដាក់រណប2គោឈ្មោះមួយនឹមនេះគោឈ្មោះមួយនឹមដែលនៅក្នុងអីគេហ្នឹងក្នុងឧទាហរណ៍ក្នុងអឺឧទាហរណ៍ទី1 អញ្ចឹងយើងបានអីយើងបានកោឈ្មោះមួយនឹមនេះដែលឪពុកខ្ញុំដឹកទៅស្រែពូកែអស់រនាស់អញ្ចឹងលោកគ្រូបញ្ជាក់កន្លែងហ្នឹងឯងហើយនៅខាងមុខយើងនឹងជួបម្ដងទៀតដែលជាប្រធានរបស់កិរិយាពូកែអស់បាទនេះអញ្ចឹងមិនថាវាអត់មាននាមពីមុខវាទេណាដែលនេះគឺជាកម្មរបស់កិរិយាដឹកបាទ នេះគេសួរដឹកអីគេគឺគេលុបគេដឹកអីគឺដឹកដឹកកោឈ្មោះមួយមួយនឹមតែគេលុបយើងមកដល់សញ្ញាកិច្ចការទី2បាទសញ្ញាមេរៀនទេអឺយើងមានឧទាហរណ៍ទី3និងទី4ឧទាហរណ៍ទី3បុផាដាក់ប៊ិចហ្វឺតមួយ ប្រអប់ក្នុងសម្ពាធ4បុផាទៅនឹងទិញប៊ិចហ្វឺតមួយប្រអប់ គេអាចបង្រួមល្បាសទី3និងទី4ដោយផ្លាស់នាមបាទបុផាណាផ្លាស់នាមបុផាល្បាសទីម៉ានល្បាសទី2ទីអដាក់ខ្ញុំទោះអត់បានកែល្បាសទី4ណាទី4ចាំមើលត្រូវខុសដោយដាក់ជំនួសវិញនៅសពនាមដែលដែលឡែកបិចហ្វឺតមួយប្រអប់ក៏លុបចោលដែរនេះបិចហ្វឺតមួយប្រអប់ក៏លុបចោលដែរពីព្រោះខាងលើមានបិចហ្វឺតមួយប្រអប់ហើយ វានឹងស្ទុនគ្នាមានន័យថាមានរួចរួចហើយចាអញ្ចឹងយើងបានអីដែលទៅនឹងទិញអញ្ចឹងបុប្ផាយើងលុបចោលហើយដាក់ពាក្យដែលដែលទៅនឹងទិញណាដែលទៅនឹងទិញហើយបិចធ្វើមួយប្រអប់យើងក៏លុបចោលដែរពីព្រោះខាងលើមានរួចហើយអញ្ចឹងយើងដាក់រណបណាដែលទៅនឹងទិញហ្នឹងរួចយកឃ្លានេះទៅដាក់រណបបន្ទាប់ពីបិចធ្វើមួយប្រប្រអប់នេះដាក់រណបនេះ បុផាដាក់ base firm មួយប្រអប់ ដែលណាដែលអីដែលទៅនឹងទិញដាក់ដាក់កន្លែងហ្នឹងដែលទៅនឹងទិញក្នុងសម្ពាធអញ្ចឹងយើងបន្តទៅទៀតបាទជានេះយើងបញ្ជាក់ថាយើងលុបបុផាចោលហើយយើងដាក់ពាក្យពាក្យដែលហើយ base firm មួយប្រអប់នេះក៏លុបចោលដែរពីព្រោះស្ទួនយើងមានរួចហើយយើងយកតែទៅនឹងនឹងទិញបណ្ដោះដែលទៅនឹងនឹងទិញទៅដាក់បាទចន្លោះនេះរណបនឹង 3ហ្វុត1ប្រអប់បញ្ជាក់ថាទៅនឹងទិញអញ្ចឹងយើងបានឧទាហរណ៍ថ្មីមួយពេញលេងដែលយើងបានអឺគេហៅថាបងរួមបាទទៅជារបស់តែមួយចងជារបស់តែមួយខបុផាដាក់បិចហ្វឺតមួយប្រអប់តែទើបនឹងទិញក្នុងសំពីតអញ្ចឹង clear ដែលទើបនឹងទិញជា clear ដល់ norm មិនជារបស់ទេពីព្រោះបើយើង យកវាមកនិយាយតែឯងដែលទើបនឹងទិញនឹងអត់ស្ដាប់បានអត់មានន័យពេញលេងទេមិនដឹងថាចង់និយាយស្អីទៅមិនទិញហ៎តែបើនៅសល់បុផាទិញ big foot មួយប្រអប់ណាសំទោសដាក់ big foot មួយប្រអប់ ក្នុងសម្ពាធចឹងរបស់យើងស្ដាប់បានធម្មតាចឹងសូមបញ្ជាក់បន្ថែមណាចឹង clear តំណប់ហ្នឹងបញ្ជាក់ព័ត៌មាន ដល់នាម ខាងឆ្វេងវា នាមអី នាម Bigfoot មួយប្រអប់ឲ្យដឹងបន្ថែមណា Bigfoot មួយប្រអប់គេឲ្យក៏មិនអត់ទេតែទៅនឹងនឹងតែគេនិយាយពីចង គ្នាណាអញ្ចឹងកាលណាវាចងគ្នាជារបស់តែមួយវាមានន័យរបស់វាដែលន័យរបស់វាគឺបញ្ជាក់ព័ត៌មានបន្ថែមព័ត៌មាន ដល់នាមខាងឆ្វេងវាឥឡូវយើងទៅមើលបន្តទៀតតើយើងនឹងដឹងពីអ្វី តាមឧទាហរណ៍ខាងលើសោភនាមឆ្នោបដែលប្រើចំនួនកន្សោមនាមបង្កើតរបស់រណប តើគេប្រើប្រាស់សពនាមឈ្នំដែលដោយមិនដេចខ្លះនៅក្នុងកបាចូលពិនិត្យឧទាហរណ៍ចឹងនៅក្នុងឧទាហរណ៍3ហ្នឹងនឹងបង្ហាញយើងដឹងអំពីមុខងារទាំង3សំខាន់របស់សពនាម1នេះជាកុមារដែលរៀនពូកែជាងគេ2សិភៅទាំងអស់ដែលពុកខ្ញុំទៅនឹងទិញឲ្យខ្ញុំសតតែជាសិភៅឬនិទាន3តុមូលមួយដែលគេដាក់ធូបការនៅលើនោះ ជារបស់លោកគ្រូអញ្ចឹងដែលនីមួយៗ មាននេតិផ្សេងផ្សេងគ្នាតោះតើវាអាស្រ័យលើអ្វីយើងមើលតាមឧទាហរណ៍ខាងលើលបាសទី1សពនាមឈ្មោះដែលជា ប្រធានរបស់កិយារៀនព្រោះរៀនគ្មាននាមជាប្រធានទេត្រូវអត់យើងមើលបាទរៀនអត់មានប្រធានមែនពីព្រោះចំនួនដែលដែលហើយតែហ្នឹងគឺសំដៅលើកុមារដែលយើងមិនចង់និយាយកុមារពីរដងយើងបរួមពីរលបាសពីរចូលទៅមួយដូច្នេះដែលជាប្រធានរបស់រៀនដែលរៀនពីណារៀនកុកុមារកុមារហ្នឹងយ៉ាងម៉េចកុមារប្រកាយជាងជាគេ ចឹងសរុបយល់បាត់ទី1នេះជាកុមារដែលរៀនគូកាយជាងគេលំបាត់ទី2សពនាមឈ្នាប់ដែរជាកម្មរបស់បាទកម្មបត្តិរបស់កិយាទិញបើណាទិញនេះមិនទិញខ្ញុំទិញឲ្យខ្ញុំទិញអីចឹងកន្លែងហ្នឹងគឺទិញសៀវសិភៅណាព្រោះទិញលាក់បាត់អ្វីដែលបានទិញបាទកន្លែងហ្នឹងលាក់បាត់អ្វីដែលបានទិញហើយដោយជំនួសដោយសពនាមដែរហ្នឹងលំបាត់ទី3សពនាមឈ្នាប់ដែលជាកម្ម មតិសកាលបាទជាកម្មតិសកាល5កន្លែងកិរិយាដាក់នៅលើនៅលើអីនៅលើតុឃើញទេកន្លែងដែលដាក់នោះគឺនៅលើតុព្រោះលើតុជាកម្មកន្លែងអ្នកទាំងអស់គ្នាជា កម្មកនកន្លែងដូច្នេះនៅក្នុងលបាសពនាមឈ្នប់ដែលមានមុខងារជាប្រធាន ជាកម្មបត្តិឬជាកម្មទេសកាយើងឲ្យចាំអញ្ចឹងយើងអានម្ដងទៀតឲ្យចំណាំ ដូច្នេះនៅក្នុងលោកបាសពនាមឈ្នួបដែលមានមុខងារជា ប្រធានជាកម្មបតជាកម្មទេសកាលបាទអរគុណច្រើននៅសញ្ញាបន្ទាប់យើងនឹងហាត់ធ្វើលំហាត់ទាំងអស់គ្នាចូលណាចូលហាត់ធ្វើលំហាត់បំពេញលំហាត់នឹងឲ្យបានល្អនៅក្នុងលំហាត់នេះមួយចូលបង្ហាញមុខងារសពនាមឈ្នួបដែល នៅក្នុងរបាក់ខាងក្រោមក៏សំជាកល្យានមិត្តដែលខ្ញុំស្រឡាញ់ជាងគេខប្រាសាទព្រះវិហារជាបេតិកភណ្ឌជាតិដែលខ្មែរគ្រប់រូបត្រូវចូលរួមការពារកសត្វពីហានៈទាំងឡាយដែលកំពុងស៊ីស្មៅនេះជាកម្លាំងអូសទាញយ៉ាងសំខាន់របស់យើងខថ្ងៃអាទិត្យដែលយើងបានជួបគាត់នោះជាថ្ងៃស្គាល់គ្នាដំបូងងើម៉ូតូដែលបញ្ឈរក្រោមដើមឈើនោះជារបស់ដានី2ចូលតែងល្បាសដោយប្រើសពនាមឈ្នប់ដែលមានមុខងារជា ប្រធាន កម្មបត្តិ និងកម្មទេសកាឲ្យបាន2 2ល្បាតបាទអញ្ចឹងប្រធាន2កម្មបត់2ហើយកម្មទេសកា2មកតោះអញ្ចឹងអ្នកទាំងអស់គ្នាគិតមកផ្លែទៅតោះយើងមកវិញអញ្ចឹងតើដែលជំនួសឲ្យអ្វីទីនេះតោះបាទដែលជាកម្មបត់របស់កិរិយាស្រឡាញ់អញ្ចឹងស្រឡាញ់អីស្រឡាញ់មិត្តខដែលជាកម្មបត់របស់ កិរិយាចូលរួមការពារអញ្ចឹងវាជំនួសការពារអីគេ ការពារបេតិកេសំទុះបេតិកភណ្ឌជាតិនេះជាកម្មណាការពារអីការពារបេតិកភណ្ឌកើដែលជាប្រធានរបស់កិរិយាស៊ីបាទកិរិយាស៊ីបាទអញ្ចឹងស្អីកំពុងស៊ីស្មៅគឺសត្វពីរហាណាអញ្ចឹងសត្វពីរណាក៏ជាប្រធាននៃធម្មតាជាប្រធានរបស់អឺកម្លាំងអូអូទាញយ៉ាងសំខាន់ណាជាកម្លាំងអូទាញអញ្ចឹងសត្វទាំងឡាយជាកម្លាំងអូ ទាញ curl ដែលជាកម្មកម្មការមកខ្ញុំសូមហៅកាត់កម្មការឲ្យយើងហៅវិញជាកម្មទេសកាការបើកម្មកន្លែងជាកម្មទេសកាគាត់កន្លែងលោកគ្រូលោកគ្រូហៅកាត់ថាកម្មកន្លែងកម្មការអញ្ចឹងទៅប្រាប់ការកាត់ហេតុរបស់កិរិយាជួបអញ្ចឹងកម្មការវាវាវាប្រាប់ការកើតហេតុរបស់កិរិយាជួបបាទជួបកាលណាជួបថ្ងៃអាទិត្យឃើញទេអញ្ចឹងប្រាប់ការកើតហេតុកើត ឡើងកើតហេតុកើតហេតុអីក៏កើជួបគ្នាលោកគ្រូចេះតែនិយាយជាប់មាត់ទី2អញ្ចឹងសំទុះតតងើទេងើដែលជា ប្រធានរបស់កិរិយាបញ្ឈរអញ្ចឹងគេសួរស្អីបញ្ឈរម៉ូតូម៉ូតូនឹងជារបស់តាតានេអញ្ចឹងគេមិននិយាយម៉ូតូពីរដងទេគេប្រើគេគេសំទុះប្រើសពនាមចំណុកដែរដើម្បីជំនួសឲ្យម៉ូតូហ្នឹងតែដែលហ្នឹងជាប្រធានរបស់បញ្ឈរតោះយើងចូលទៅធ្វើលំហាត់ ទី2ណាតែងល្បាស់ទាំងអស់គ្នាអញ្ចឹងដើម្បីងាយស្រួលយើងបង្កើត បង្កើតអីបង្កើតពី2គឺប្រធាន2កម្មបត្តិ2កម្មកាល2មកឬក៏កម្មកន្លែង2មករបស់ដែលរបស់ដែលជាប្រធានប្រើកិរិយាពួកប្រើពួកកិរិយាជាតោះនេះសាបាទមើលតាមលំនាំខាងលើ ចឹងជាប្រធានមួយសៀវភៅដែលកំពុងបោះពុំជាស្នាដៃរបស់ខ្ញុំណាចឹងសៀវភៅជាប្រធានរបស់ជាស្នាដៃរបស់ខ្ញុំចឹងដែលគឺជាប្រធានកំពុងបោះពុំស្អីគេកំពុងពុំសៀវភៅចឹងដែលជំនួសឲ្យសៀវសៀវភៅកៅអីដែលកំពុងនាំចូលស្រុកជារបស់គេបាទមិនជារបស់យើងទេណាជារបស់គេជាកម្មបត្តិឡានដែលឪពុកខ្ញុំបើកមានសម្លេងស្ងាត់អញ្ចឹងលោកគ្រូដាក់សញ្ញាលោកចៅនេះដើម្បីដឹងថា កម្មវាដែរនឹងជំនួសឲ្យកម្មបត្តិបើកអីបើកឡានគាត់ទី4គាត់ជាលោកគ្រូដែលខ្ញុំគោរពជាងគេគោរពនរណាគោរពគាត់គោរពលោកគ្រូហ្នឹងណាចុងក្រោយគេជាកម្មទេសកាលអញ្ចឹងខាងលើជាកម្មការ ខាងក្រោមជាកម្មតន្លែងម្សិលមិញដែលយើងជួបគ្នាជាថ្ងៃអាទិត្យបាទជួបគ្នាម្សិលមិញណាវត្តដែលយើងចូលមើលមានសោភ័ណ្ឌមានសោភ័ណ្ឌស្អាតបាទមានសោភ័ណ្ឌស្អាតណាស់អញ្ចឹងយើងចូលមើលអី ជួមើលវត្តឃើញទេវត្តគឺជាទីកន្លែងកន្លែងហ្នឹងអរគុណអរគុណទាំងអស់គ្នាបានខិតខំតាមដានណាហើយនឹងគិតទាំងអស់គ្នាអញ្ចឹងយើងនឹងជួបគ្នានៅមេរៀនក្រោយ